you องบั ắ t l ก c นน n เจ c ของของยีวัน b ะตาปาดเอ้ยตาปาดตาปาดตาปาดเอ้ยตาปาดตาปาดตาปาดไอ้มาลองขยมแมนอ่ายีวัน ខ្ញុំមកលោកមិននេះមិនគាត់ទៅអញ្ចឹងចុះចុះស្អីគេស្អីគេធ្លាក់ទឹកម៉េច ធ្វើវិញអត់អីទេកន្លែងតែសម្រាប់ចុះណាគឺអត់បងសាក់វិញកន្លែងតែសម្រាប់ចុះណាគឺអត់អូនអត់ចង់អង្គុយទៅណែអញ្ចឹងដើម្បីកូនយើងអនឯងត្រូវតែសម្រាប់បានគ្រប់គ្រាន់លឿននៅតែសម្រាប់ណាអត់អីទេការងារទាំងអស់នោះបងអាចធ្វើបានតាក៏បាន ប៉ុន្តែឈឺមិនវិញអូនឈឺពោះដល់សមអាទិត្យទៀតនោះហ្នឹង ខ្ញុំជិត5ឆ្នាំហើយខ្ញុំនៅតែបើកឲ្យប៉ាពីឯងរាល់ថ្ងៃជីវិតពិតជាមិនទៀងមែនសំណាងហើយយើងបានធ្វើរឿងល្អល្អជាមួយគ្នាបានច្រើនអញ្ចឹងហើយខ្ញុំតែងតែមានអារម្មណ៍ល្អពេលនឹកដល់ប៉ាវីឯងខ្ញុំក៏ជាមនុស្សលោកហើយរវៃអូ មិនបានស្នេហាមនុស្សដូចគ្នាហើយអ្វីបានត្រូវខ្លាចឈឺផ្សា មិនដឹងប្រាប់យ៉ាងណាឲ្យគេដឹង តើគេជាមនុស្សលោកដូចខ្ញុំដែរទេតើហេតុអ្វីស្នេហ៍គេក៏ពិបាកម្លឹងម្លឹងគ្រាន់តែពីងស្នេហ៍ក៏ដាច់នេះរឹង គេគឺជាមនុស្សលោកមិនមែនជាទេវតា គេជាមនុស្សធម្មតាហេតុអ្វីបែដងភ័យពីស្រឡាញ់ពីមុនពីពីមាត់ខ្លីៗបែនិយាយមិនចេញ វ៉ាន់វ៉ាន់វ៉ាន់ខាត់ទៅរស់ទេអឺអឺរស់ដូចគ្នាទៅរស់ដូចគ្នាវ៉ាន់អឺហាត់ឯងទៅឯណាបានជាមកកន្លែងហ្នឹងវិញអញ្ចឹងខ្ញុំទៅទីក្រុងណោះពេញណោះហើយមិនបានទៅអត់មាន ប្រាប់ខ្ញុំអីមួយម៉ាត់អញ្ចឹងដឹងអត់ថាខ្ញុំខំតាមរកផាតមានគេមកប្រាប់ខ្ញុំថា ផាតឯងទៅនៅទីក្រុងខ្ញុំមិនយល់សោះ ហេតុអីបានផាត់ឯងទៅមិនប្រាប់ខ្ញុំមួយម៉ាត់សោះអញ្ចឹងបានណាមិនខ្ញុំមិនប្រាប់ទេប៉ុន្តែមកពីខ្ញុំទៅរវ៉ាន់អត់ឃើញថ្ងៃនោះណាខ្ញុំឃើញផ្ទះវ៉ាន់ហាងលក់ហ្នឹងគឺបិទទ្វារអញ្ចឹងបានខ្ញុំខ្លាចវាហួសជើងឡានខ្ញុំក៏ឡើងឡានទៅត្មងទៅតាមពិតទៅ ថ្ងៃនោះប៉ាខ្ញុំគាត់ស្លាប់គាត់ធ្លាក់ពីលើកៅអីហើយខ្ញុំក៏ដឹកគាត់យកទៅមន្ទីរពេទ្យទៅដល់ពេទ្យពេទ្យគេប្រាប់ថាគាត់ផុតពេលមុនខ្ញុំដឹកយកទៅដល់ម្លេះអើយពធូអើយតាមពិតអញ្ចឹងសោះចឹងបានជាហាង នោះបិទបានជាខ្ញុំអត់ដឹងនឹងណាបើសិនជាខ្ញុំដឹង ខ្ញុំគោប្រហែលជាមិនទាន់ទៅពេញដែរខ្ញុំនៅចូលរួមបុណ្យនឹងដែរហើយ រឿងដែលកន្លងហួសហើយឲ្យវាហួសទៅចោះអើយវ៉ាន់ហើយមកពីយើងអត់ដឹងរឿងហ្នឹងណាទើបខ្ញុំនឹងបណ្ដោយឲ្យវាហួសរហូតមកដល់ថ្ងៃហ្នឹងណាវ៉ាន់អឺហើយចោះអឺផាតឯងមកពីភ្នំពេញកាលហើយចោះឯណាប្រពន្ធផាតឯងវ៉ាន់អើយប្រពន្ធខ្ញុំ ប្រពន្ធខ្ញុំគាត់ចែកឋានទៅបាត់ហើយហើយខ្ញុំមកស្រុកនេះណាគឺខ្ញុំបំណងយកធាតរបស់គាត់យកមកដាក់នឹងចែកដីវត្តយើងនេះជីវិតវាមិនទៀងមែនប្តីខ្ញុំគាត់ក៏ទៅចោលខ្ញុំ4 5ឆ្នាំដែរអូចឹងប៉ុន្តែខ្ញុំមិនខូចចិត្តណាស់ណាទេ ព្រោះថាពេលដែលពួកយើងរស់នៅជាមួយគ្នាគាត់បានធ្វើរឿងល្អល្អជាមួយខ្ញុំច្រើនណាស់ចំណាយពេលនៅជាមួយដៃគូជីវិតគឺបានល្អហើយប៉ុន្តែអ្វីដែលមិនទាន់ល្អនោះគឺអ្វីនោះដែលខ្ញុំមិនទាន់បានធ្វើចុះឥឡូវមិនទាន់ហួសពេលទេណា ផាត់ឯងចង់ធ្វើអីក៏ធ្វើទៅព្រោះថាពេលវេលានៃជីវិតយើង វាកាន់តែចិត្តអស់ហើយវ៉ាន់សុខភាពល្អទេហើយសប្តាហ៍ថ្ងៃអត់អីទេ កាលទៅដល់ទីក្រុងតផាត់ឯងធ្វើអីខ្លះអើយកាលទៅដល់ទីក្រុងដំបងហ្នឹងខ្ញុំពីអ្នកប្តីប្រពន្ធអត់មានរកស៊ីអីទេ ហើយដល់ពេលនៅយូរបន្តិចទៅ ពុនខ្ញុំហ្នឹងគេក៏បែកគំនិតបើកហាងបាយតូចមួយក្បែរផ្ទះជួលហ្នឹងណាហើយហើយដល់រស់ស៊ីវាកាក់កបបន្តិចទៅក៏បរិយឲ្យរឿងធំបន្តិចទៅ ហើយពួកយើងហ្នឹងក៏បង្កើតបានកូនប្រុសមួយ តែឥឡូវហ្នឹងគេមានប្រពន្ធកូនគេហើយគិតទៅជីវិត មានតែប៉ុណ្្នឹងឯងទេអីអ្នកណាក៏ដូចជាអ្នកណា កើតមកមានប្តីមានប្រពន្ធមានកូនរួចហើយក៏ចាស់ឈឺស្លាប់រៀងរៀងខ្លួនទៅមិនមែនមានតែប៉ុណ្្នឹងទេជីវិតមានរឿងច្រើនជាងហ្នឹងប៉ុន្តែមកពីយើងហ្នឹងមិនដែលធ្វើវា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 េសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតដើម្បីជំនួយកម្លាំងនិងខួរក្បាលញ៉ាំបេរូការរាល់ថ្ងៃដើម្បីធម្មពលដ៏ខ្លាំងក្លា La Roscobin ការពីនឹងព្យាបាលជំងឺផ្ដាសាយយ៉ាងមានប្រសិទ្ធភាពទឹកដោះគោជូរអង្គមៀលឆ្លាញ់ហើយផ្នែកព្រឺច្បាស់បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងតើគេជាមនុស្សលោកដូចខ្ញុំដែរទេ រឿងខ្លះមិនមែនសម្រាប់យើងធ្វើទេអត់ទេរឿងខ្លះសម្រាប់យើងធ្វើប៉ុន្តែមកពីយើងទេ ដែលមិនព្រមធ្វើវាហើយក៏ទុកឱកាសនឹងបដ ாய் ឲ្យវាហួសរហូតបាត់ទៅរហូតដល់ស្លាប់ចុះឥឡូវយើងមានពន់ស្លាប់ពីណាអញ្ចឹងយើងនៅមានឱកាស មានឱកាសអីទៅរឿងអីខ្ញុំសួរតាមត្រង់ទៅចោះតាំងពីក្មេងរហូតមកដល់ពេលនេះយីវ៉ាន់ឯងដែលមានធ្លាប់ស្ដាយរឿងអីខ្លះទេមើលនិយាយមើលស្ដាយច្រើនណាស់រឿងអីទៅ មើលទៅទឹកនោះទៅ កាលខ្ញុំជួបតាផាត់ឯងលើកទី2តាមពិតទៅខ្ញុំមិនចេះហែលទឹកទេ កាលពីក្មេងដឹងតាហើយឥឡូវនេះខ្ញុំក៏នៅតែមិនចេះហែលទឹកឥឡូវខ្ញុំចង់ចេះហែលទឹកអូយយាយវ៉ាន់អើយកាលពីក្មេង មិនព្រមប្រាប់ខ្ញុំឲ្យជួយបរៀនហែលទឹកទេ ពីឥឡូវនេះចាស់ហើយខ្ញុំអត់ហ៊ានបរៀនទេខ្លាចទៅទៅពីរនាក់អីយាយអ្វីដែលយើងធ្វើមិនបានយើងមិនបាច់ប្រឹងធ្វើវាទេឲ្យវាទៅឲ្យផុតទៅតាមដំណើរទៅ យើង ធ្វើអ្វីដែលយើងអាចធ្វើបានទៅណាយាយហើយអ្វីដែលយើងធ្វើមិនបានណាឲ្យវាហ៊ូសឲ្យផុតទៅណា ឥឡូវរឿងអីដែលយើងត្រូវធ្វើបន្តនិយាយឯងគិតមើលទៅ ពិតទៅណានេះការហាត់ប្រាណល្អណាស់មានប្រយោជន៍ណាស់កាលពីមុនខ្ញុំមិនដែលបានយកចិត្តទុកដាក់គិតពីវាទេប៉ុន្តែដល់ពេលមកដល់ពេលនេះណាខ្ញុំនេះវាមានជំងឺមកពេលអញ្ចឹងគ្រូពេទ្យគេបានប្រាប់ខ្ញុំគេថាឲ្យខ្ញុំនឹងអាសាហាត់ប្រាណឲ្យបានច្រើនទៅហើយតាំងតែខ្លួនខ្ញុំនឹងវាអត់មានកម្លាំងគ្រប់គ្រាន់សម្រាប់ធ្វើវាផង អ្នកយ៉ាអើយ ព្រោះកាលពីនៅក្មេងវានៅ សាច់នំទាំណា ដល់ខ្ញុំឃើញវាហាត់ប្រាណហ្នឹងណាខ្ញុំតែងតែគិតថាអឺអានោះវាគ្មានប្រយោជន៍ទេទេនំទៅហត់ហ្នឹងហើយម្យ៉ាងទៀតណា វានាំឲ្យតែខាតពេលហ្នឹងចេះគិតអញ្ចឹងហើយដល់ពេលយើងចាស់បន្តិចមកតាំងស្ដាយក្រោយអ្នកយ៉ាតអើយទៀតអីដល់ហាត់ចឹងទៅស្រួលខ្លួនណាណាធ្លាប់រាល់ថ្ងៃហ្នឹងខ្ញុំ ខ្ញុំមិនដែលហាត់បានទេតែផាត់ទេអូយណាពីថ្ងៃនេះទៅ ខំហាត់ទៅណាល្អយើងចាស់ហើយមើលយកកាហ្វេមួយកែវមកហើយមិនបាច់ដាក់ដល់គោទេ ណាអេអិចបែកគ្នាយូរដូចតិចអស់ហើយស្អីស្អីដែលខ្ញុំធ្លាប់ ចូលចិត្តអូចា នៅ ចាំតើថាតវ៉ាន់ឯងចូលចិត្តកាហ្វេអើចុះមិនក៏យកទៅដោះគូមកឲ្យចាស់ហើយភាសាទៅដោះគូទៅអានឹងណាគេសម្រាប់ឲ្យក្មេងៗវាផឹកទេមនុស្សចាស់មិនត្រូវទេ ឆេះហើយអ៊ំមិនសារកាហ្វេទេអ៊ំសារឡាតូនេះទៅដើម្បីជំនួយកាល់ស្យូមព្រោះអ៊ំឆេះហើយអញ្ចឹងឆ្អឹងអ៊ំឆាប់ពុកណាអ្នកណាគេទៅគាត់និយាយច្រើនដែរចាកូនស្រីខ្ញុំកូនដល់ពេលធំអញ្ចឹងទៅវាស្អាតដូចអ្នកបានឯងកាលពីក្មេងអញ្ចឹងស្អាតកាលខ្ញុំពីក្មេងមិនដែលលឺតាវ៉ាន់ឯងសរសើរថាស្អាតទេ អាការនោះខ្ញុំក៏វាអៀនដែរហើយ ម្យ៉ាងណាកណាតសើទៅខ្លាចអ្នកវ៉ាន់ឯងនឹងជួបាត់ចិត្តទៅឥឡូវចាស់ជួយមុខអស់តាហើយបានមកតសើថាស្អាតលោកម៉ាក់នេះហាភាសាដោះគួរទៅអឺអរគុណហើយកូន បត់ខ្យល់ឲ្យម៉ែនៅប៉ាតាប៉ែទៅតោះជួយជួយនិយាយទៅតោះពាក់ព័ន្ធជាមួយនឹងបញ្ហាសុខភាពរបស់លពឺគឺគាត់ទន់ខ្សោយតាមរបៀបមនុស្សចាស់ហើយគប់ផ្សំជាមួយនឹងជំងឺប្រចាំកាយរបស់គាត់ផងដែរ បាទអញ្ចឹងហើយតម្រូវឲ្យគាត់ញ៉ាំបន្លែឲ្យបានច្រើនញ៉ាំទឹកដោះគោហើយនឹងហាត់ប្រាណជាប្រចាំទើបសុខភាពគាត់អាចល្អឡើងវិញបានណាចាអរគុណច្រើនលោកគ្រូពេទ្យចាអរគុណអញ្ចឹងអស់ការអីយើងខ្ញុំរើលាទៅចាចាចាចាអរគុណច្រើនលោកគ្រូពេទ្យអរគុណគ្រូបាទអរគុណតាផាត់ឯងឃើញទេមិនទាន់បាន ហូបទៅដល់គូផងឥឡូវចូលពេទ្យមុនវិសាទៅដោះគូទៅទៀតអត់អីទេយាយចាំខ្ញុំជាបានស្រួលបានធូរហើយខ្ញុំខំព្យាយាមផឹកទៅដោះគូឲ្យបានច្រើនណាយីវ៉ាន់ណាហាមប្រើពាក្យចាំណាយ៉ាងម៉េចអត់រៀងទេហ៎អញ្ចឹង នេះឯងទៅយកទៅដោះគោមកខ្ញុំផឹកឥឡូវក៏បានដែរ ឆ្ងាញ់តាយាយហ្នឹងហើយអញ្ចឹងមកហាត់តផាត់ឯងខំភាសាទៅណាខ្ញុំនឹងព្យាយាមខំផាត់វាអរគុណណាយាយណាចាមានកម្លាំងតើគេជាមនុស្សលោកដូចខ្ញុំដែរទេស្ទីងជីវិតប្រកបដោយភាពស្វាហាប់ ទីបន្ថែមរសជាតិស្អាតក្លិនឈ្ងុយឆ្ងាញ់រ៉ូទីរ៉ូទី ស្មានជីវិនរស់រវើងមីថាទឹកនំយូនីត្រៃប្រភេទព្រីមៀមគុណភាពស្វេដងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតដើម្បីជំនួយកម្លាំងនិងខួរក្បាលញ៉ាំបេរូការរាល់ថ្ងៃដើម្បីធម្មពលដ៏ខ្លាំងក្លា ឡារូស្កូប៊ីនការពារនិងព្យាបាលជំងឺផ្ដាសាយយ៉ាងមានប្រសិទ្ធភាពទឹកដោះគោជូរអង្គមៀលឆ្ងាញ់ហើយផ្នែកព្រឺច្បាស់បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងតើគេជាមនុស្សលោកដូចខ្ញុំដែរទេ thank you ចាំយូរហើយតែផាមិនយូរទេបើកាលពីមុនវាយូរបន្តិចមែនតែឥឡូវអត់អីទេអីទេព្រោះថាយើងអង្គុយលេងចឹងដូចជាកំដរជីវិតយើងនៅពេលដែលយើងសម្រាកអាហ្នឹងមិនហៅថារងចាំទេតែយើងត្រូវចេះពេញចិត្តនៅជីវិតរបស់យើងតែត្រូវធ្វើអ្វីមួយណាតាមពិតទៅមនុស្សត្រូវពេញចិត្ត នៅអ្វីដែលយើងកំពុងធ្វើទើបធ្វើឲ្យមនុស្សខកខានទទួលបានក្តីសុខពីរឿងទាំងអស់នោះហើយចុះថ្ងៃនេះអត់នៅជួយលក់កាហ្វេកូនទេបានមកនេះមិនមែនជាទួនាទីរបស់ខ្ញុំទេ ជាការងាររបស់គេហើយខ្ញុំគ្រាន់តែជួយគេម្ដងម្កាលតែប៉ុណ្ណោះ បាទនេះបានស្អីនឹងស្អីខ្លះនឹងនេះមហូបដែលតផាតឯងចូលចិត្តពីក្មេងនោះណាទឹកចិត្តណាតែលើកនេះខ្ញុំអត់ដាក់សាច់ទេខ្ញុំដាក់តែបន្លែសុទ្ធព្រោះថាពេទ្យហាម តផាបឯងហ្នឹងមិនឲ្យហូបសាច់បាទហ្នឹងហើយអញ្ចឹងបានខំព្យាយាមហូបបន្លែតាមប្រភេទប្រាប់ហ្នឹងណានេះវត្តឯងភាសាជាមួយខ្ញុំទៅខ្ញុំរួចហើយតផាបអរគុណហើយណាចាអញណាអឺ ចុះអ្នកបានអើយណានាងឯងយកពងហើទៅលឿនមកមើលសូនមកយកចឹងយីដាក់ទៅចេះម៉ែបាញ់ម៉ែម៉ែទឹកហាត់ទឹកហាត់ឯងអត់អីទេអ៊ំមិនអីទេម៉ែទេអ្នកអីហ៎ម៉ែឈឺនឹងវែងអស់លីងយ៉ាងម៉េចទៅនឹងយីហ៎ គាត់ថាមិនកើតទេទៅពេទ្យទៅណាខ្ញុំជូនទៅពេទ្យអត់ទេខ្ញុំទៅពេទ្យទេហើយចុះមុននេះបន្តិចហ្នឹងស្ដាំផ្ញើខ្ញុំប្រាប់ខ្ញុំឲ្យខ្ញុំនឹងថែសុខភាពឲ្យបានល្អផងហើយចាប់ឥឡូវឲ្យមិនគោខ្លួនឯងមិនចេះថែសុខភាពខ្លួនឯងផងអញ្ចឹងហាខ្ញុំរឹងមាំជាងតផាតឯងទៅទៀត អើយបណ្ដឹងបណ្ដឹងហើយនៅស្ទើរណាស់ម៉ែរងមមណាស់មកពីម៉ែក៏ខ្លាញ់ចូលកាលនៅពីក្មេងអ៊ំហើយចុះមិនគូមិនដែរអ៊ំមិនដែរដឹងនឹងចឹងណាមកពីខ្ញុំមិនប្រាប់តផាតឯងហ្នឹងណាទុកឲ្យតផាតឯងឆ្ងល់ដល់ឥឡូវហ្នឹងអឺហើយចុះឥឡូវនេះមានរឿងអីដែលមិនទាន់ប្រាប់ខ្ញុំទេមកប្រាប់មកគ្មានទេ ចុះតផាតឯងមានអត់ គូម៉ាក់ម៉ាក់ហ្នឹងតាផាតមែនហ្នឹងហើយគឺតាផាតនឹងឯងជួបមុខគ្នារាល់ថ្ងៃហើយនៅនៅគ្នាទៀតម៉ាក់ហ្នឹងហើយជួបមុខគ្នារាល់ថ្ងៃមែនតែកាលពីក្មេងយើងជួបមុខគ្នាយើងមិនខ្លាចអ្នកណាទាំងអស់តែឥឡូវយើងចង់ហើយយើងមិនដឹងថាអ្នកណាទៅចោលគ្នាមុនទេ ពូម៉ាក់ស្ម័គ្រស្មោះគ្នាមែនម៉ាក់ចុះឯងមានពួកម៉ាក់ស្ម័គ្រស្មោះដែរអត់មិនបាច់មានពូម៉ាក់ស្ម័គ្រស្មោះតែមានប្តីស្ម័គ្រស្មោះក៏បានដែរម៉ាក់ឯងនេះយើងឥឡូវទៅជួបពូម៉ាក់យើងសិនហើយទៅធ្វើអីទៅលេង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 ធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតដើម្បីជំនួយកម្លាំងនិងខួរក្បាលញ៉ាំបេរូការរាល់ថ្ងៃដើម្បីធម្មពលដ៏ខ្លាំងក្លា La Roscobin ការពីនឹងព្យាបាលជំងឺផ្ដាសាយយ៉ាងមានប្រសិទ្ធភាពទឹកដោះគោជូរអង្គមៀលឆ្ងាញ់ហើយផ្នែកព្រឺច្បាស់បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចពើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងតើគេជាមនុស្សលោកដូចខ្ញុំដែរទេឃើញតកងបាត់នឹកទៅណាចេះកងកងយីវ៉ាន់អើយយីវ៉ាន់អើយមានខ្លាញ់មានអីផង ទៅណាគាត់ចេះអូយីវ៉ាន់តាប៉ាតអើយតាប៉ាតតាប៉ាត បាតអើយតាបាតតាបាតតាបាតឯងមកឡងខ្ញុំមែនអើអ៊ីវ៉ាន់ខ្ញុំមកឡងមិននេះមិនក៏ទៅអញ្ចឹងចុះចុះស្អីគេស្អីគេធ្លាក់ទឹកមិនហីខ្ញុំមិនដឹងខ្ញុំទៅមកមិនថានេះ ខ្ញុំក៏ឃើញកង់យីវ៉ាន់ឯងនៅប្រឈរចោលមាត់ទឹកនេះខ្ញុំក៏បដាយកមកបដោយមកចុះចុះស្អីគេធ្លាក់នៅក្នុងទឹកនោះអូខ្ញុំឃើញហើយប្រហែលជាទីមុំអ្នកណាគេយកមកចោលមាត់ទឹកហ្នឹងណាហើយលែងភ័យទៅណាព្រលឹង4 10ចូលមកវិញមកតោះទៅផ្ទះចាំខ្ញុំជូនទៅថ្ងៃហ្នឹងខ្ញុំមានរឿងមួយចង់និយាយប្រៀបតផាតឯង អញ្ចឹងអើអញ្ចឹងអីទេឥឡូវទៅផ្ទះសិនណាទៅផ្លាស់ប្ដូរកៅអៅសិនចាំល្ងាចចាំនិយាយគ្នាណាហើយខ្ញុំក៏មានរឿងមួយចង់និយាយដែរមកឡើងមកអឺឈប់ភ័យទៅណាយាយឈប់ភ័យឈប់ភ័យយាយណាឈប់ភ័យដែរមិនបានទេធ្វើមិនមិនបានទេបើចិនស្នេហ៍គេខ្លាំងយ៉ាង ចិត្តមិនចាញ់ចង់ធ្វើមនុស្សពិសេសគួរសារភាពឬយ៉ាងណាគេមនុស្សលោកអាយខ្ញុំក៏ជាមនុស្សលោកហើយរវៃអូកមិនបានស្នេហ៍ ើគេជាមនុស្សលោកដូចខ្ញុំដែរទេតើហេតុអ្វីស្នេហ៍គេម៉ែវាម៉ែវាអាចបានសុខទេបើតាមខ្ញុំគិតម៉ែវា ច្បាស់ជាបានសុខហើយ ពីព្រោះម៉ែវា ចង់ឲ្យខ្ញុំយកម៉ែវាមកដាក់នៅទីនេះសូមម៉ែវាកុំបារម្ភពីខ្ញុំនិងកូនយើងអីម៉ែវាដឹងទេ កូនយើង គឺចិត្តបានចៅមួយទៀតឲ្យខ្ញុំហើយតែខ្ញុំ មិនដឹងជាបាន នៅពោចៅពៅរបស់យើងដែរក៏អត់ទេតែតាំងពីមកទីនេះប្រហែលថ្ងៃ ខ្ញុំមានសេចក្តីសុខណាស់ខ្ញុំតែងតែនឹកឃើញរឿងចាស់ចាស់ជាច្រើន ហើយខ្ញុំក៏នឹកឃើញដល់ម៉ែវារហូតដែរឪវា ឪវាទៅចោលខ្ញុំ4 5ឆ្នាំហើយតែតែគ្នាឪវាតើឯងសុខសប្បាយទេបើឯងអត់សុខឪវាឯងអាចមកបញ្យល់សពខ្ញុំខ្ញុំនឹងទៅលេងជាមួយឪវាឯងប៉ុន្មានថ្ងៃនេះ ពួកម៉ាក់ចាស់ខ្ញុំគេមកលេង យូរឆ្នាំហើយពួកយើងអត់បានជួបគ្នាខ្ញុំមិននឹកស្មានថា គេមកជួបខ្ញុំនៅពេលដែលខ្ញុំចាស់សោះតែយ៉ាងណាក៏ល្អព្រោះខ្ញុំនៅមានរឿងខ្លះទៀតដែលខ្ញុំជំពាក់គេមិនទាន់បាននិយាយឲ្យអស់ពីចិត្តថ្ងៃនេះខ្ញុំសូមនិយាយប្រាប់គេហើយណា thank you វ៉ាន់មានរឿងអីនិយាយមកអឺផាត់ឯងនិយាយមុនទៅអញ្ចឹងនិយាយមុនណាឯងនិយាយមុនណាអឺគឺតាមពិតមកប្រាប់យីវ៉ាន់ឯងពីនេះវាមិនត្រូវទេប៉ុន្តែបើសិនជាមិនប្រាប់ខ្លាចស្លាប់ទៅ បិទភ្នែកមិនចិត្តណាខ្ញុំក៏ដូចគ្នា តាមពិតណាខ្ញុំនិយាយតាមត្រង់កាលនៅពីក្មេងខ្ញុំធ្លាប់លួចឆ្លាញ់វ៉ាន់ឯងតែខ្ញុំចេះតែមិនហ៊ានណារហូតដល់ថ្ងៃមួយ វ៉ាន់ក៏រៀបការចោលខ្ញុំបាត់ទៅទើបខ្ញុំដឹងថាពេលវេលាពិតជាសំខាន់ខ្លាំងណាស់ពោះតែពាក្យថាមិនហ៊ាន ចាំបន្តិចសិននោះទើបខ្ញុំបាត់បង់ឱកាសរហូតមកដល់ពេលនេះណាតាមពិតស្អីដែលខ្ញុំធ្លាប់គិតសុទ្ធតែជាការពិតខ្ញុំមិនបានគិតម្នាក់ឯងទេខ្ញុំធ្លាប់គិតថា ផាតចាប់អារម្មណ៍ខ្ញុំខ្ញុំគាត់ធ្លាប់លួចស្រឡាញ់ផាតតែខ្ញុំគិតវិញថា ប្រហែលជាផាតនឹងមិនស្រឡាញ់ខ្ញុំទេទើបខ្ញុំ សម្រេចចិត្តរៀបការតែម្ដងទៅ តែឥឡូវនេះណាមិនដូចពីមុនទេខ្ញុំនិយាយនេះគ្រាន់តែចង់ប្រាប់អីវ៉ាន់ឲ្យដឹង ហើយក៏មិនបានន័យថាពួកយើងនៅស្រឡាញ់គ្នានោះទេនឹងហើយពួកយើង មាន ប្តីមានប្រពន្ធរៀងរៀងខ្លួន ពួកយើង ស្មោះជាមួយពួកគេហើយយើងក៏ស្មោះនឹងគ្នា ក្នុងនាមជាមិត្តល្អតាំងពីក្មេងរហូតមកដល់វ័យចំណាស់នេះ គេគឺជាមនុស្សលោកមិនមែនជាទេវតាគេជាមនុស្សធម្មតាហេតុអ្វីបែរដងភ័យពួកយើងជាមិត្តល្អនឹងគ្នា តាំងពីក្មេងរហូតដល់ចាស់ពួកយើងជាមិត្តល្អនឹងគ្នាតាំងពីក្មេងរហូតដល់ថ្ងៃស្លាប់តើគេជាមនុស្សលោកដូចខ្ញុំដែរទេ តើហេតុអ្វីស្នេហ៍គេក៏ពិបាកម្លឹងម្លឹងគ្រាន់តែពីចាស់កូនដល់នេះរឹង គេគឺជាមនុស្សលោកមិនមែនជាទេវតា គេជាមនុស្សធម្មតាហេតុអ្វីបែរយើងទៅប្រហោះខ្លាយលេខដូចកាលយើងនៅពីក្មេងចាមិនខ្លីៗបែរនិយាយ ជាមនុស្សធម្មតាហេតុអ្វីបែដងភ័យពីស្រឡាញ់ពីមិនពីពីមិនខ្លីខ្លីបាយនិយាយមិនចេញតើគេជាមនុស្សលោកដូចខ្ញុំដែរទេតើហេតុអ្វីស្នេហ៍គេក៏ពិបាកម្លឹងម្លឹងគ្រាន់តែពីងស្នេហ៍ ពិសេសគួសារពីព្រឺយ៉ាងណាគេមនុស្សលោកអាយខ្ញុំក៏ជាមនុស្សលោកហើយអ្វីអូ គេឈាមក្នុងលោកដូចខ្ញុំដែរទេតើហេតុអ្វីស្នេហ៍គេក៏ពិបាកម្លឹងម្លឹងគ្រាន់តែពាក្យស្នេហ៍គ្រាន់តែនិរឹងមិនហ៊ាននិយាយគេគឺឈាមក្នុងលោកមិនមែនជាទេវតាគេជាមនុស្សធម្មតាហេតុអ្វីបែរដងភ័យពីស្រឡាញ់ពីមុនពីពីមាត់ខ្លីៗបែរនិយាយមិន